សុខចិត្តធ្វើភ្លើងទូដឹងរឿងក្រុមសយ៉ាងសុខចិត្តទុំទ្រងព្រោះខ្លាញ់បាត់អូល្ងងណាស់មែនទេមិនហ៊ានឈប់ស្នេហ៍ស្មោះ ដឹងថាអូនធ្លាប់ខនឹងបងមកហើយ